ង្វើដែលស្ត្រីមានផ្ទៃពោះមិនគួរធ្វើនៅពេលគេងក្នុងដំណាក់កាលមានផ្ទៃពោះស្ត្រីអាចនឹងមានការផ្លាស់ប្ដូរច្រើនយ៉ាងមិនថារូបរាងខាងក្រៅឬអរិយាបថរស់នៅ ប្រចាំថ្ងៃនោះទេប៉ុន្តែការគេងគឺជាទង្វើមួយ ដែលស្ត្រីមានផ្ទៃពោះទាំងឡាយគួរតែយកចិត្តទុកដាក់ឲ្យបានខ្លាំងបំផុតព្រោះវាអាចមានផលប៉ះពាល់ដល់សុខភាពទារកព្រោះពេលនេះពោះរបស់អ្នកកាន់តែរីកធំរីកធំទៅ ការដកដង្ហើមចេញចូលបានខ្លី នោមញឹកហើយឈឺខ្នងថែមទៀតសំស្ត្រីមានផ្ទៃពោះទាំងឡាយកេងបែរទៅខាងឆ្វេងព្រោះវាជាទីតាំងដែលល្អបំផុត ហាមកេងកាប់មុខឬផ្ងាពោះឡើងអសោះត្រូវជាវខ្នើយសម្រាប់ស្ត្រីមានផ្ទៃពោះមកប្រើប្រាស់មុនពេលចូលគេងចំនួន2ម៉ោងហាមទទួលទានទឹកស្ត្រីមានផ្ទៃពោះគ្រប់រូបត្រូវព្យាយាមគេងចំហៀងក្នុងមួយត្រីមានដំបូងតែដោះសម្លៀកបំពាក់ចេញក្នុងពេលគេងឬស្លៀកឈុតរលុងរលុង